មិនមែនចង់ជួយទេណាប៉ុន្តែមិនច្រឡំស្មានតាក្រុមការគេថតបានមានចិត្តចង់ជួយតែម្ដងតែឯងណាទុកឲ្យដួលបាត់ហើយគេឃើញខ្ញុំលួចមើលគេហើយអូយនេះសាយនេះសាចាំមើលគេបានចិត្តណាខ្មែងឈួននោះគេគិតថាចង់និយាយមិនគេមែនណានេះសាមានកាយមែន boss អត់ចង់ឲ្យយើងទាំងពីរនាក់នៅតែបន្តនិយាយចូលគ្នាអញ្ចឹងឯងនេះខ្ញុំមើលដឹងថាអ្នកទាំងពីរចាប់ដើមទុនចិត្តដាក់គ្នាឯងគ្រាន់តែមកដឹងរៀងៗខ្លួនខ្ញុំដូចជាអត់មានអីត្រូវនិយាយជាមួយគេផង អត់អីបើសិនជានីសាអៀនចាំខ្ញុំជួយឲ្យនីសាហើយនឹងមេតាយកគ្នាវិញបានបងស្រីពីណាគេបងស្រីឯងនៅនោះមានតែពីរនាក់តាបងមិនបងណាគេឬក៏អត់ចង់ទទួលស្គាល់ថាខ្លួនឯងជាបងមែនរឿងហ្នឹងខ្ញុំទទួលស្គាល់យូរហើយប៉ុន្តែរឿងខ្ញុំតទទួលស្គាល់បានអញជាបងស្រីរបស់ខ្ញុំខ្សែរឿងជីវិតរឿងវាសនានាងហងរដូវកាលពីភាពបញ្ចប់ ជនទស្សនារៀងរាល់ថ្ងៃប្រហ័សសុកពេលម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film